សូមស្វាគមន៍មកកាន់ Channel Sexual Health KH បាទថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូមួយតាក់ទងជាមួយនឹងអ្នកដែលចូលចិត្តពិសាទឹកត្រជាក់រាល់ថ្ងៃថ្ងៃក្តៅខ្លាំងបើបានទឹកត្រជាក់មកញ៉ាំពិតជាត្រូវចិត្តប៉ុន្តែបើញ៉ាំសឹងរាល់ថ្ងៃក៏គួរដឹងពីផលពិបាកមួយចំនួនដែលនេះសំដៅលើន័យថា ទឹកធម្មតាជាជំរើសប្រសើរជាងព្រោះបើញ៉ាំទឹកត្រជាក់រាល់ថ្ងៃ អាចជួបបញ្ហាដូចខាងក្រោម1ប៉ះពាល់ដល់ការរំលាយអាហារអ្នកជំនាញអាហារថាទឹកត្រជាក់ឬភេសជ្ជៈត្រជាក់ត្រជាក់ធ្វើឲ្យសរសៃឈាមរួមដូចនេះវាទៅបង្អាក់ដំណើរការរំលាយអាហារមួយវិញទៀតពេលផឹកទឹកត្រជាក់ ធ្វើឲ្យរាងកាយត្រូវចំណាយធមពលទៅរក្សាសីតុណ្ហភាពក្នុងខ្លួន ដែលធ្វើឲ្យដំណើរការស្រូបយកជីវជាតិចិញ្ចឹមរបស់រាងកាយដំណើរការរអាក់រអួលនាំឲ្យមានបញ្ហា2ឈឺបំពង់កផឹកទឹកត្រជាក់ច្រើនបង្កើននៅសារធាតុរំអិលច្រើនទៅក្នុងរាងកាយហើយនៅពេលដែលសារធាតុរំអិលទាំងនោះឡើង និងច្រានពេញប្រព័ន្ធដង្ហើមបំពង់កវាបង្កទៅជាបញ្ហារលាកនិងឈឺបំពង់កដោយដែលយើងអាចសម្គាល់ឃើញនៅពេលញ៉ាំភេសជ្ជៈមានតកកច្រើន3ធ្វើឲ្យធាត់ការញ៉ាំទឹកត្រជាក់ច្រើននិងបង្កឲ្យធាត់នោះគឺដោយសារតែទឹកត្រជាក់ទៅធ្វើឲ្យសារធាតុខ្លាញ់ ក្នុងអាហារដែលយើងញ៉ាំឡើងរឹងនាំឲ្យខ្លាញ់កកពិបាករំលាយប្រតិកម្មនោះធ្វើឲ្យមានបញ្ហាទាំងការរំលាយអាហារហើយរាងកាយស្តុកទុកខ្លាញ់ខ្លាញ់ដែលរាងកាយមិនត្រូវការកកជាប់ដែលធ្វើឲ្យធាត់ជាការណែនាំឲ្យជៀសបញ្ហាទាំងនោះលោកវេជ្ជបណ្ឌិតអញ្ញូអ្នកជំនាញ ផ្នែកអាហារូបត្ថម្ភពីប្រទេសនេះបានលើកឡើងថាក្រោយញ៉ាំអាហារគួរទុកពេលឲ្យប្រព័ន្ធរំលាយអាហារប្រមាណ30នាទី ដើម្បីធ្វើការមុននឹងពិសាទឹក4បន្ថយអត្រាចង្វាក់បេះដូងលោតការសិក្សាជាច្រើនបានបង្ហាញថាចំហាយនៃទឹកត្រជាក់ចូលក្នុងរាងកាយអាចទៅ ជំរុញប្រព័ន្ធសរសៃប្រសាទមួយចំនួន ដែលភាគច្រើនសរសៃទាំងនោះពាក់ព័ន្ធនឹងសរីរាង្គនៃរាងកាយដែលដំណើរការដោយឯកឯងដូចជាបេះដូងជាដើមក្នុងនោះវាបានទៅជំរុញសរសៃប្រសាទទាំងនោះឲ្យធ្វើការខ្លាំងដែលជាលទ្ធផលវាបង្កឲ្យអត្រាចង្វាក់បេះដូងថយចុះទៅវិញ។ ទី5ឈឺសរីរាង្គខាងក្នុងក្រោយពេលហាត់ប្រាណឬធ្វើការបញ្ចេញកម្លាំងហប់ពេលនោះក្នុងរាងកាយមានសីតុណ្ហភាពក្តៅកាលណាញ៉ាំទឹកត្រជាក់ចូលនោះសីតុណ្ហភាពប្រែប្រួលលឿនក្នុងរាងកាយធ្វើឲ្យសរីរាង្គមួយចំនួនក្នុងខ្លួនមិនអាចទទួលយកការប្រែប្រួលលឿនបែបនេះបានជាពិសេស ក្រពះដែលធ្វើឲ្យអ្នកមានអារម្មណ៍ឈឺក្រោយពេលញ៉ាំទឹកត្រជាក់ភ្លាមភ្លាមអូខេអត្ថបទនេះគឺយើងដកស្រង់ចេញពីកម្ពុជាថ្មី .com